រំខានគ្នាទៅវិញទៅមកអញ្ចឹងមានបិទមូតអីផ្សេងផ្សេងទៅវិញទៅមកចាំលើកដៃឬក៏ចាំមាន សំណួរមានអីចាប់ផ្ដើមធ្វើអូខេគ្រូ record ហើយតោះចាប់ផ្ដើមអញ្ចឹងចឹងជំរាបសួរលោកគ្រូហើយនឹងមិត្តរួមថ្នាក់ទាំងអស់ចឹងថ្ងៃនេះពួកខ្ញុំឡើងមកនិយាយអំពីក្រុមហ៊ុន delivery ទៅលើ ចំណីអាហារមាន2ជាមួយនឹងញ៉ាំ24ហើយនឹង food panda ហើយ member group របស់ខ្ញុំមាន5នាក់មានខៀងឈីងសុកណាងរតវិនហើយនឹងខ្ញុំ100ហើយសុកណាងសុំស្លាអលោកគ្រូសុំស្លាយមួយទៀតលោកគ្រូគ្នាគ្នាអ្នកកាន់ស្លាយហ្នឹងណាអ្នក control កុំឲ្យមាននេះទៅ ចាប់ដើមអូខេបន្តឈ្មោះគ្រូខុសដកបន្ទុកណាក្រុមហ្នឹងបាទអញ្ចឹង អឺចំណុចទី1របស់ពួកខ្ញុំគឺនិយាយអំពី history របស់ Food Panda ជាមួយនឹងញ៉ាំ24អញ្ចឹងខ្ញុំសូមនិយាយទៅលើ Food Panda មុនក្រុមហ៊ុន Food Panda គឺជាក្រុមហ៊ុនដឹកជញ្ជូនចំណីអាហារធំជាងគេនៅលើពិភពលោក ដែល មានតំណែងចាយចាយជាច្រើនហើយវាបានកើតឡើងដំបូងឡើយនៅប្រទេសអាល្លឺម៉ង់ហើយឥឡូវនេះមានដៃគូសហការរហូតដល់ជាង40ប្រទេសហើយអីវ៉ាន់អីដែល អីវ៉ាន់ទំនិញឬក៏ចំណីអាហារនានាអឺអតិថិជនទាំងអស់គាត់អាចដាក់កម្មង់ទៅលើ website ឬក៏ទៅលើក្នុង app នានារបស់ពួកយើងដែលមានរហូតដល់ជាង25000 restaurant ក្នុងមួយថ្ងៃដែលពួកគាត់អាច select ឬក៏អាចជ្រើសរើសជាមួយនឹងចំណីអាហារដែលពួកគាត់ចង់ញ៉ាំឬក៏អ្វីដែលគាត់អឺលក្ខណៈថាគាត់ចង់បានដែលคล้ายៗគ្នាណាហ្នឹងហើយលោកគ្រូហើយសម្រាប់ចូលមកដល់ញ៉ាំ24វិញ គឺក្រុមហ៊ុនញ៉ាំ24ហ្នឹងគឺបាន កាត់ឡើងនៅក្នុង ឆ្នាំ2016ហើយនឹងបានរីកលូតលាស់ជាក្រុមហ៊ុនមួយ នៅក្នុងប្រទេសកម្ពុជាដែលមានហើយអ្នក delivery ដឹកជាច្រើនរហូតដល់950នាក់ពីភ្នំពេញទៅដល់សៀមនៅក្នុងទីក្រុងភ្នំពេញនៅក្នុងនៅទីក្រុងនៅក្នុងខេត្តសៀមរាបហើយឥឡូវហ្នឹងមានអ្នក delivery លោតឡើងទៀត លើសឡើងជា200នាក់ទៀតនៅខាង ពួកគេកំពុងតែហ្វឹកហាត់ train ជាមួយនឹងក្រុមហ៊ុនញ៉ាំ24របស់ពួកខ្ញុំនឹងអឺសុកណាងជាមួយនឹងចំណុចទី2ធំរបស់ពួកយើងគឺយើងនិយាយអំពី vision mission សម្រាប់ vision របស់ពួកយើង គឺក្រុមហ៊ុន food ពួកខ្ញុំសូមក្តោបទាំងពីរនិយាយយកហ្មងក្រុមហ៊ុនទាំងពីរហ្នឹងគឺ ជាក្រុមហ៊ុនមួយដែល ហើយនាំយកមកមកនាំយកជាមួយនឹងអាហារដែលមានគុណភាពល្អស្តង់ដារខ្ពស់ជាមួយនឹងអឺអាហារដែលវាបំពន់សុខភាពជារៀងរាល់ថ្ងៃហើយសកម្មភាពរបស់ក្រុមហ៊ុនទាំងពីរហ្នឹងគឺឥឡូវហ្នឹងគឺកំពុងតែបានរីកដុះដាលទៅលើនៅក្នុងស្រុកយើងគឺខ្លាំងមែនតើដែរអ្នកណាក៏គេអាចប្រើ app នឹងបានជាមួយនឹង order មានភាពងាយស្រួលឆាប់រហ័សហើយអឺមានសុវត្ថិភាពទៀត ហើយណាមួយអឺសម្រាប់ delivery របស់ពួកយើងហ្នឹងគឺមានដឹកដូចជា pizza ឬក៏អាហារបែបគ្រួសារដូចជាស៊ុបឬក៏អាហារបែប romantic អីនេះនេះគឺពួកយើងមាននៅក្នុង app ហ្នឹងទាំងអស់ដែរអតិថិជនទាំងអស់អាចស្វែងរកបាននៅតាមទីតាំងឬក៏គាត់អាច select ទៅលើឈ្មោះហាងនានាដែលគាត់ចង់បានបានសម្រាប់ vision របស់ក្រុមហ៊ុនទាំងពីរហ្នឹងគឺពួកគាត់តែងតែ develop ខ្លួនឯងពី ក្រុមហ៊ុនមួយដែរ មានប្រជាជនស្គាល់តិចទៅឲ្យប្រជាជនកាន់តែឲ្យប្រជាជនស្គាល់ច្រើននិងមានការ support ច្រើនជាងមុនហើយឥឡូវហ្នឹងក្រុមហ៊ុនទាំងពីរកំពុងតែចង់ពង្រីកខ្លួនទៅលើខេត្តមួយចំនួនផ្សេងទៀតដូចជាបាត់ដំបងកំពង់ចាមជាមួយនឹងកពតហើយពួកគេក៏កំពុងតែស្វែងរកដៃគូសហការជាមួយគ្នាបានច្រើនជាងមុនដែរដើម្បីចង់ឲ្យបងប្អូនខ្មែរយើងទាំងអស់គ្នាងាយស្រួលក្នុងការដាក់កម្មង់ឬក៏ទិញ ជា Evan នានានៅក្នុង app នឹងបានអឺសុំស្លាយមួយទៀតសម្រាប់ការធ្វើ business B2C វិញអឺអតិថិជនទាំងអស់គាត់បានស្វែងអាចស្វែងរកអឺភោជនីយដ្ឋានជាង4000ភោជនីយដ្ឋានដែលអាចឲ្យពួកគេ click select ទៅលើភោជនីយដ្ឋានណាមួយ ដែលពួកគាត់ចង់បានជាមួយនឹងអឺ បច្ចេកទេសបច្ចេកវិទ្យាខ្ពស់ហើយនឹងអឺឧស្សាហកម្មចំណីអាហារនានាដែលវាមានផាសុខភាពអីចឹងណាហ្នឹងហើយសុកណាងហើយសម្រាប់ personal buyer វិញពួកយើងចែកចេញជា5ចំណុចធំធំ ដូចជា ទី1 background ទី2 demography ទី3 goal ទី4 how we help ទី5 common objection សម្រាប់ចំណុច background វិញគឺនិយាយអំពីទៅលើ always busy ឧទាហរណ៍ទៅលើអ្នកដែលធ្វើការពួកគាត់ជាមនុស្សម្នាក់ដែលមិនមានមិនមានញឹកទៅលើការងារដោយថាគាត់អត់មានពេលជាមួយគ្រួសារឬអត់មានពេលទៅផ្សារសម្រាប់ទិញម្ហូបឬគាត់អត់មានពេលគិតច្រើនសម្រាប់អីអញ្ចឹងគាត់អាចប្រើ app នឹងកម្លាំងបានសម្រាប់អាហារថ្ងៃត្រង់របស់គាត់ឬក៏អឺ breakfast ឬក៏ ជា drink អីផ្សេងផ្សេងដើម្បីជំនួយគាត់ធ្វើការជំនួយពេលគាត់ធ្វើការអីហ្នឹងហើយសម្រាប់មួយទៀតអ្នកដែលគាត់ចូលចិត្តភាពងាយស្រួលនឹងអត់ចូលចិត្តភាពអញ្ញាញ៉ៃច្រើនក៏គាត់អាចប្រើជាមួយនឹង app នឹងបានដែរហើយសម្រាប់ការធ្វើដំណើរក៏ដូចគ្នាពួកគាត់អាចប្រើ app នឹងកម្ងបាននៅទីតាំងណាដែលគាត់ចង់បានឬក៏គាត់អឺ និយាយទៅមានភាពងាយស្រួលហើយសម្រាប់ demographic វិញអឺបុគ្គលិកដែលជាអ្នកអាច delivery បានហ្នឹងគឺ ភាគច្រើនគឺគាត់មានត្រូវតែមានអាយុចាប់ពី18រហូតដល់30ឆ្នាំដែលមនុស្សនៅក្នុងវ័យហ្នឹងគឺជាមនុស្សដែលមានកម្លាំងអាច control បានទៅលើ ការដិតអីវ៉ាន់មកឲ្យយើងឆាប់រហ័សហើយនឹងសមត្ថភាពមកឲ្យពួកយើងហើយពួកគេគឺត្រូវតែមាន smartphone ផ្ទាល់ខ្លួនដើម្បីមានភាពងាយស្រួលតាក់ទងទៅកាន់អតិថិជនឬក៏ពួកគាត់អាច check map នៅពេលដែលគាត់ delivery មកឲ្យពួកយើងបានសម្រាប់ goal របស់ពួកយើងវិញគឺគ្រាន់តែចង់ឲ្យប្រជាជនទាំងអស់អាចមានភាពងាយស្រួលក្នុងការទិញអាហារឬក៏ទិញអីវ៉ាន់ផ្សេងផ្សេង ដើម្បីឲ្យពួកគាត់ចំណេញពេលវេលាឬក៏មិនចាំបាច់ទៅណាមកណាច្រើនហើយចំណុចមួយទៀត how we help ពួកយើងគ្រាន់តែចង់ជួយទៅលើអឺពួកយើងគ្រាន់តែចង់ជួយទៅលើអឺអតិថិជនទាំងអស់ឲ្យបានញ៉ាំអាហារដែលមានសុខភាពជាមួយនឹង ស្តង់ដារខ្ពស់តែប៉ុណ្ណឹងហើយដល់ចំណុចខាងក្រោមគឺសម្រាប់ការផេគឺពួកយើងមិនតម្រូវអតីតជនទាំងអស់ផេមុនសម្រាប់ការទិញអីវ៉ាន់របស់ពួកយើងទេតតែអឺតតាអេវ៉ាន់តដល់បានយើងតម្រូវឲ្យភ្ញៀវទាំងអស់គាត់ផេតាមក្រោយដល់ចំណុច អឺសុកណាងដល់ចំណុចពួកយើងវិភាគទៅលើ SWOT SWOT ពួកយើងចែកចេញជា4គឺ strength weakness opportunity ហើយនិង threat សម្រាប់ចំណុច strength គឺភាពខ្លាំងរបស់ពួកយើងមានមានពួកយើងអាចដឹកជញ្ជូនអីវ៉ាន់បានយ៉ាងឆាប់រហ័សពួកយើងអាចចែកចាយបានច្រើន ហើយសម្រាប់ app ហ្នឹងគឺអាចប្រើបានទាំងអឺ ជនជាតិយើងនិងជនបរទេសឬក៏ជា international អីគឺពួកគាត់អាចប្រើបានទាំងអស់សម្រាប់ភាពខ្សោយវិញអឺពួកយើងអាចកំងបានហ្នឹងគឺលក្ខណៈថាអាចកំងបានតែក្នុងមួយភោជនីយដ្ឋានទេនៅពេលដែលយើងចង់កំងកន្លែងផ្សេងឬក៏ហាងផ្សេងអីគឺយើងត្រូវ clear វាចាំម្ដងហើយគឺត្រូវចូលទៅកំងម្ដងទៀតគឺអាច spend time នៅកន្លែងហ្នឹងដែរ ហើយសម្រាប់ opportunity វិញគឺឥឡូវហ្នឹងគឺទីផ្សារកំពុងតែរីកចម្រើនខ្លាំងហើយអឺគឺមានដៃគូប្រកួតប្រជែងជាច្រើនសម្រាប់ app កម្មងអាហារឥឡូវគឺរីកដុះដាលបានច្រើន app មែនតើប៉ុន្តែសម្រាប់អីញ៉ាំ24ជាមួយនឹង Food Panda ឥឡូវហ្នឹងគឺកំពុងតែ popular នៅនៅក្នុងស្រុកខ្មែរយើងខ្លាំងហើយចូលដល់ចំណុច treat វិញការកើនឡើងនៃការអឺ ដៃគូប្រកួតប្រជែងជាមួយនឹង app ផ្សេងផ្សេងដូចគ្នាគាត់មានការ promotion ឬក៏ដាក់ promotion ដាក់ដូចជា free delivery នៅក្នុង app ហ្នឹងអ្នកខ្លះភោជនីយដ្ឋានខ្លះគាត់ដាក់ promotion ខ្លួនឯងរហូតដល់30 40%អីក៏មានដែរព្រោះដោយសារគាត់ចង់បានឲ្យអតិថិជនងាកទៅខាង app គាត់ខ្លះឬក៏ក្រុមហ៊ុនរបស់ពួកគាត់ខ្លះអញ្ចឹងសម្រាប់អឺ ចំណុចរបស់ខ្ញុំចប់ត្រឹមប៉ុណ្្នឹងចាជំរាបសួរលោកគ្រូខ្ញុំ switching present top 200យ៉ាចំណុចខ្ញុំនៅថា present ហ្នឹងនិយាយអំពី marketing strategy អញ្ចឹងបើសិនជាយើងកលិចមកមើលរូបភាពនេះយើងឃើញថា process នៃការ order food តាម online វាវាសម្រាប់អ្នកខ្លះដែលគាត់អត់សូវចេះប្រើ technology វារឿងពិបាកបន្តិចតែខ្ញុំគិតថាសម្រាប់ មនុស្សសម័យឥឡូវវាភាគតិចចាស់ដែរគាត់អត់សូវចេះកំងវ៉ាន់តាមអនឡាញហើយចំពោះការកំងវ៉ាន់តាមអនឡាញហ្នឹងវាគឺងាយស្រួលគ្រាន់តែ click ទូរស័ព្ទហើយជ្រើសរើសហាងដែលយើងពេញចិត្តហើយចុច order បន្ទាប់មកយើងជ្រើសរើសការ payment តើយើង pay by cash ឬក៏ pay by credit card ហើយនៅពេលដល់ភោជនីយដ្ឋាន នោះកំពុងតែរៀបចំមកហៅយើងបន្ទាប់មកខាង delivery គេ delivery ហើយ delivery មកឲ្យយើងយើងទទួលបានអាហារញ៉ាំ step វាមានតែ10 step ដើម្បីបានញ៉ាំវាបើសិនជាយើងមើលទៅវាងាយស្រួលមែនតែនពីព្រោះអឺដោយសារតែពេលខ្លះយើងអត់មានពេលដូចដែរក្រុមហ៊ុនមួយមួយក៏ធ្វើដោយសារគាត់ដឹងថាមនុស្ស ពេលដែលគាត់រវល់នឹងការងារគាត់អត់មានពេលធ្វើអីទេអញ្ចឹងគាត់រៀបចំយុទ្ធសាស្ត្របែបហ្នឹងមកគឺដើម្បីឲ្យបង្កើតភាពងាយស្រួលដល់ភ្ញៀវអូខេសុកណាងសូមស្លាយមួយទៀត Yes ឥឡូវយើងចូលមកមើលយុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុនទាំងពីរការប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារវាពិតជា ការប្រើប្រាស់យុទ្ធសាស្ត្រវាពិតជាផ្ដល់នៅសារៈប្រយោជន៍ដល់ក្រុមហ៊ុនខ្លាំងមែនទែនវានៅពេលដែលយើងប្រើប្រាស់ទីផ្សារត្រូវវាអាចជំរុញក្រុមហ៊ុនយើងឲ្យសម្រេចគោលដៅក្នុងរយៈពេលខ្លីប៉ុន្តែបើសិនបើយើងមកមើលមុខមុខចំនួនមួយចំនួនវិញ ពួកគាត់នៅតែប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារបែបសាមញ្ញបែប traditional ហើយទោះបីជាដៃគូប្រកួតប្រជែងរបស់គាត់ព្យាយាមភុញ push អាក្រុមហ៊ុនគាត់ហ្នឹងទៅក្នុងទីផ្សារ digital ឬក៏ទីផ្សារ e-commerce ក៏ដោយប៉ុន្តែពួកគាត់ហ្នឹងមួយចំនួនហ្នឹងគឺគាត់អត់ខ្វល់ទេគឺគាត់គិតថាប្រព័ន្ធហ្នឹងបានប្រព័ន្ធហ្នឹងបានហើយបច្ចុប្បន្នយើងឃើញថាការប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារវាមានច្រើន function មែនតើវាមានយុទ្ធសាស្ត្រ 4P 7P 4E 7E 4C ឡាហើយដូចដែលរូបខ្ញុំបង្ហាញហ្នឹងអឺយុទ្ធសាស្ត្រ ទាំង3របស់ 4P 4C 4E បដូរពីយុទ្ធសាស្ត្រ 4P ដែលសារយើង Food Panda ហើយនឹងញ៉ាំ24ពួកគាត់ធ្វើអាជីវកម្មបែបស្ទៀងនឹង e-commerce ខ្លះអត់អត់អត់ទាំងអស់ទេតែវាខ្លះអញ្ចឹងគាត់បដូរពី product ឧទាហរណ៍ថា product មកជា experience experience នៅពេលដែលអតិជននីមួយៗគាត់ បានប្រជាទិញហើយពីមុនយើងគិតថាយើងគួរតែដាក់នៅទីតាំងណាល្អប៉ុន្តែឥឡូវហ្នឹងគឺនៅណាក៏យើងអាចទិញបានដែរឲ្យតែ app ហ្នឹងវាភ្ជាប់ទៅដល់ហើយចំពោះ promotion វិញពីមុនមនុស្សតែងទៅទិញនៅពេលដែរមាន promotion បានទិញទោះតែក្រុមហ៊ុនថាចុងឆ្នាំអឺខែ Christmas ឬក៏ចុងឆ្នាំបានគេមាន promotion នឹងបានមានតិជនទិញប៉ុន្តែឥឡូវគឺអត់ទេគឺ promotion គឺមានរាល់ថ្ងៃហើយ promotion ច្រើន promotion តិចគឺគេធ្វើមិនឲ្យមានអតិជនច្រើនពីមុនតម្លៃតើតម្លៃប្រមាណប្រមាណតែឥឡូវគេ exchange គេមានការផ្លាស់ប្ដូរតម្លៃឧទាហរណ៍ថាពេលខ្លះអវ៉ាន់ហ្នឹងលក់តម្លៃ50ដុល្លារនៅពេលដែលគេបញ្ចូលក្នុងហ្នឹងគេអាចនឹងលក់55ដុល្លារឬក៏60តែគេនឹងមាន discount វិញពេលខ្លះអតិថិជនគាត់ឃើញយ៉ាងទៅគាត់មានអារម្មណ៍ feel ថាអឺទទួលបានការ discount ការយកចិត្តការអីចឹងណាហើយយ៉ាហើយសុំ slide មួយទៀតសំណាងស្លាយមួយទៀតនិយាយអំពី Food Panda marketing strategy តាមការសិក្សារបស់ខ្ញុំ Food Panda គាត់បានប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារ មាន4ចំណុចក្នុងនឹងចំពោះយុទ្ធសាស្ត្រទី1 Food Panda កំពុងតែពិចារណាបើកផ្ទះបាយកណ្ដាលឲ្យលឿនជាងដៃគូប្រកួតប្រជែងពីព្រោះវាជាមធ្យោបាយដ៏ល្អក្នុងការទាក់ទាញមនុស្សក្នុងពិភពបណ្ដាញឲ្យយកចិត្តទុកដាក់ចំពោះ brand Food Panda ដោយសារតែយើងឃើញឥឡូវឃើញផ្ទះប៉ាណូ Food Panda ច្រើនខ្លាំងមែនតើនៅតាមហាងនីមួយៗមួយអញ្ចឹងនៅពេលបើសិនជាគាត់អត់ព្រម ទៅធ្វើ partner ឬក៏ស្វែងរកអាផ្ទះបាយកតារបស់គាត់ហ្នឹងឲ្យបានច្រើននោះ app គាត់អត់សូវមានអ្នកស្គាល់លេងអញ្ចឹងយុទ្ធសាស្ត្ររបស់គាត់ធ្វើម៉េចគឺអឺស្វែងរកដៃគូហ្នឹងឲ្យលឿនជាងការប្រកួតប្រជែងស្វែងរកផ្ទះបាយកដាលឲ្យលឿនជាងដៃគូប្រកួតប្រជែងយាយយើងឃើញថា Food Panda ចូលក្រោយញ៉ាំ24នេះប៉ុន្តែតាមដែលសង្កេតឃើញគឺប៉ាណូរបស់ Food Panda ច្រើនជាងញ៉ាំ24ទៅទៀតអញ ហើយចំពោះយុទ្ធសាស្ត្រទី2វិញគឺការដាក់បណ្ដាញផលិតផលថ្មីដែលអាចជួយរក្សាអតិជនហើយ Food Panda គួរតែរៀបចំអាហារថេរចំនួន20ទៅ30ប្រភេទផ្សេងៗគ្នាប្រចាំថ្ងៃពីភោជនីយដ្ឋានដែលនៅជុំវិញភ្ញៀវដូចជាឧទាហរណ៍ថាភ្ញៀវនៅមឡុកចកាដងអញ្ចឹង ភាគច្រើនហាងដែលភ្ញៀវបើកទៅឃើញនៅក្នុង app នៅក្នុងអីគឺភាគច្រើននៅម្លុកជាកាដូងឬក៏ឆ្ងាយបន្តិចតែអត់ដល់កោះពេជ្រឬក៏អីគ្រាន់ថាបើសិនជាយើងចង់ order ហាងដែលនៅកោះពេជ្រហ្នឹងវាតើតើយើង search បានមានហើយចំពោះយុទ្ធសាស្ត្រទី3 Food Panda កំពុងតែបរិ3ទីក្រុងថ្មីនៅក្នុងមួយប្រទេសក្នុងដំណាក់ឆ្នាំ2019តែឥឡូវគាត់បរិបានហើយ Food Panda ឥឡូវមាននៅខាងពេញសៀមរាបកំពង់ចាមហើយនិងត្បូងឃ្មុំ ចាចំពោះយុទ្ធសាស្ត្រទី4វិញ លក្ខណៈពិសេសថ្មី ដូចជាបរិមាណកាឡូរី អាហារដែលត្រូវគេបញ្ជាទិញច្រើនជាងគេទាំង10ប្រចាំសប្តាហ៍និងភោជនីយដ្ឋានដែលមានចំណាត់ថ្នាក់ខ្ពស់នៅក្បែរអ្នកនិងអនុសាសន៍ដែលផ្អែកទៅលើការបញ្ជាទិញពីមុនរបស់អ្នកត្រូវបានអនុវត្តដើម្បីឲ្យកម្មវិធីគួរឲ្យរំភើបនៅពេលដែលបើសិនជាយើងធ្លាប់អរដល់តាម food panda យើងតែសង្កេតដែរ ឧទាហរណ៍ថាយើង order Amazon មកកែវអញ្ចឹងពេលដែលយើង finish order នៅពេលដែលយើងបើក app មកវិញវាសួរថាយើងចង់ order ហ្នឹងទៀតអត់អញ្ចឹងបញ្ជាក់ថាភាពដូចជាមានអ្នក care យើងថាអូយើងចូលចិត្តញ៉ាំម្នេះយើងចូលចិត្តញ៉ាំមនុស្សបានគេទៅដល់បើកមកគេសួរយើងថាញ៉ាំម្នេះអត់ញ៉ាំមនុស្សអត់វាភាពដូចជាធ្វើឲ្យភ្ញៀវមានអារម្មណ៍ថាកក់ក្ដៅ yes ហើយអាហ្នឹងចំពោះយុទ្ធសាស្ត្ររបស់ញ៉ាំ របស់ Food Panda ឥឡូវខ្ញុំចូលមកដល់យុទ្ធសាស្ត្ររបស់ញ៉ាំ24វិញសុកណាងសូមស្លាយញ៉ាំ24ចំពោះញ៉ាំ24យុទ្ធសាស្ត្រគាត់អត់សូវច្រើនដូចជា Food Panda ទេមាន4ដូចគ្នាទី1គាត់ promote more chicken in the app វាស្តីងទៅនឹង Food Panda ដូចគ្នាគឺការប្រមូលយកផ្ទះបាយឲ្យលឿន ហើយយុទ្ធសាស្ត្រទី2គឺការប្រើប្រាស់ promo code ឬក៏ give offer ឬក៏ discount ទៅអតិជនថ្មី Food Panda ក៏មានញ៉ាំ24ក៏មានដូចគ្នាការប្រើប្រាស់ voucher សម្រាប់អតិជនថ្មីចំពោះយុទ្ធសាស្ត្រទី3គឺការ promotion by social media ក៏ដូចជា Facebook Instagram YouTube វីដេអូ blogger អីចឹងអឺនៅពេលដែលយើងឃើញនៅពេលដែលយើងមើល YouTube ម្ដងម្ដងយើងតែងតែឃើញអឺ រូបភាពឬក៏ដូចជា advertising របស់ក្រុមហ៊ុននីមួយៗនៅតាមវីដេអូនឹងអាហ្នឹងគឺជាការ advertise របស់ក្រុមហ៊ុននីមួយៗដើម្បីឲ្យភ្ញៀវគាត់ជា target customer គាត់ហ្នឹងចាប់អារម្មណ៍យេសុំ slide មួយទៀតទាំងណាអឺចុងក្រោយដូចដែលពួកយើងបាន research ឃើញពួកយើងអាចនិយាយបានថាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Food Panda វាពិតជាខ្លាំងជាងហើយនឹងច្បាស់លាស់ជាងញ៉ាំ24 ហើយកំឡុងពេលកំឡុងពេលហ្នឹងផងដែរដោយសារតែកង្វះការគ្រប់គ្រងយុទ្ធសាស្ត្រទីផ្សារញ៉ាំ24ញ៉ាំ24ដោយសារតែកង្វះការគ្រប់គ្រងយុទ្ធសាស្ត្រទីផ្សារតឹងរឹងដូចជាការអភិវឌ្ឍបច្ចេកវិទ្យាល្អការអភិវឌ្ឍបច្ចេកវិទ្យាឲ្យកាន់តែល្អជាងមុនហ្នឹងវានៅខ្សោយជាង Food Panda ដែលធ្វើឲ្យ Food Panda ហ្នឹងអាចវាលុកក្នុងរយៈពេលខ្លីជោគជ័យដោយសារតែញ៉ាំ24 នៅស្រុកខ្មែរមុនហើយសេវាកម្មហ្នឹងគឺដើរនៅស្រុកខ្មែរមុនតែ Food Panda ជាសេវាកម្មរបស់អឺបរទេសតែនៅពេលដែលចូលមកដល់ស្រុកខ្មែរគឺភាគច្រើនភ្ញៀវក៏ដូរទៅប្រើសេវាកម្ម Food Panda ច្រើនជាងតាមដែលយើងសង្កេតមើលគឺសារតែយុទ្ធសាស្ត្រទីផ្សារហើយនឹងផ្ដល់ទៅជា voucher ហ្នឹងវាច្រើនហើយជាពិសេសគឺការ advertise របស់ Food Panda វាខ្លាំងវាតេទៀងចំណាប់អារម្មណ៍ ដូចជា target customer គាត់ហ្នឹងហើយមួយនៅពេលដែលខ្ញុំឃើញថាចេញវីដេអូ vlog ម្ដងម្ដងដូចជាគាត់ពិចារណាជួលតារាដែលកំពុងតែល្បីដូចជាសេនីឬក៏ដូចជាអីអញ្ចឹងឲ្យ promotion ឲ្យគាត់អញ្ចឹងនៅពេលដែលនេះគឺជាយុទ្ធសាស្ត្រដែលចាក់ចំដល់យុវវ័យក្នុងការទាញយកទីផ្សារពីយុវវ័យផងដែរយេ តពេញញ៉ាំ24ពួកគាត់នៅមុនពួកគាត់មកស្រុកខ្មែរមុនប៉ុន្តែពេលខ្លះក៏អត់បានគិតដល់យុទ្ធសាស្ត្រហ្នឹងហើយធ្វើឲ្យគាត់ចាញ់ភាព Food Panda ដែលជាក្រុមហ៊ុនបរទេសដែលទៅមកខ្មែរទៅបានបែរជាមួយឆ្នាំទេយ៉ាចំណុចខ្ញុំប៉ុណ្្នឹងលោកគ្រូ ចាជម្រាបសួរលោកគ្រូខ្ញុំឈ្មោះសាញ់ខៀខ្ញុំចូលមកនិយាយតពីមិត្តរបស់ខ្ញុំឈ្មោះសៀវឈីងអញ្ចឹងគឺចំណុចខ្ញុំគឺខ្ញុំចូលមកនិយាយជាមួយនឹង partnership របស់ Food Panda ជាមួយនឹងញ៉ាំ24សម្រាប់ Food Panda ដំបូងហ្នឹងគឺនិយាយពី Food Panda សម្រាប់ Food Panda ហ្នឹងគឺនៅពេលដែលយើងចង់ខ្លាយជា partnership របស់ Food Panda គឺយើងមាន step 8 step ដែលយើងចាំបាច់ត្រូវធ្វើហើយក្នុង step នីមួយៗទី1គឺយើងនិយាយពីការ sign up តាម online ដែលយើង ហៅថាចុះឈ្មោះតាមប្រព័ន្ធអ៊ីនធឺណិតអីចឹងហើយ step ទី2គឺយើងធ្វើការ approve ជាមួយនឹង state តាមដំណាក់កាលមួយមួយដែលគេឲ្យយើងធ្វើហ្នឹងហើយស្រាប់ទី3គឺយើងនៅពេលដែលយើងសាញវាហើយគឺខាង Food Panda នឹងផ្ញើជាកិច្ចសន្យាត្រឡប់មកឲ្យយើងវិញហើយអញ្ចឹងចូលដល់ step ទី4គឺយើងធ្វើការ contract គឺយើងធ្វើការសាញជាមួយនឹងកិច្ចសន្យាហ្នឹងហើយទី5គឺនៅពេលដែលយើងសាញអីរួចគឺយើងនឹងទទួលបាន យើងទទួលបានការឲ្យមើលជាមួយ Food Panda នៅមេនុយដែលយើងបានដាក់ចូលទៅក្នុងហ្នឹងហើយទី6គឺយើងនឹងទទួលបានឧបករណ៍ device ដែលយើង device ដែលយើងហៅថាឧបករណ៍ហ្នឹងដូចជានៅពេលដែលយើងហ្នឹងគេគេឲ្យឧបករណ៍ដូចយើងជាម៉ាស៊ីនមួយដែលយើងអាច print receipt អីចេញបានដែលដែល receipt ហ្នឹងគឺយើងបានមកពីការបញ្ជាបញ្ជាទិញពីអតិថិជនរបស់យើងផ្ទាល់ហើយ step ទី7គឺយើងនឹងទទួលបានការបណ្ដុះបណ្ដាលក្នុងការទេ call តាក់ទងជាមួយអតិថិជនផ្ទាល់ហ្មងហើយសម្រាប់ step ចុងក្រោយនៃ Food Panda គឺនៅពេលដែលយើងធ្វើពី step ទី1ដល់ទី7ហើយអញ្ចឹងគឺភោជនីយដ្ឋានរបស់យើងហ្នឹងគឺបានដាក់បញ្ចូលទៅក្នុង app Food Panda អញ្ចឹងអតិថិអតិថិជនរបស់យើងអាចបញ្ជាទិញនៅក្នុងហ្នឹងបានហ្នឹងហើយ ចូលមកដល់ជាមួយនឹង partnership bar ញ៉ាំ24គឺ step គឺមានតិចជាង food panda គឺមានតែ5 step ទេហើយសម្រាប់ step របស់ញ៉ាំ24ទី1គឺញ៉ាំ24អឺនៅពេលដែលយើងនេះហើយគឺគេនឹងផ្ញើគីសន្យារបស់យើងឲ្យមកត្រឡប់មកយើងវិញហើយទី2គឺនៅ ពេលដែលគេផ្ញើឲ្យគឺយើងធ្វើការចុះហត្ថលេខាទៅលើគីសន្យាហ្នឹងទៅតាម Telegram ហើយទី3គឺយើងនឹងទទួលបានការបណ្ដុះបណ្ដាលក្នុងការតេខអតិថិជនដូចនៅក្នុង Food Panda ដូចគ្នាហើយទី5គឺជា step ចុងក្រោយ yes គឺយើងនឹងទទួលបានភោជនីយដ្ឋានរបស់យើង shop របស់យើងហ្នឹងគឺដាក់បញ្ចូលទៅក្នុងញ៉ាំ24អញ្ចឹងគឺអាច order តាមនឹងបានឥឡូវគឺចប់សម្រាប់ partnership ហើយគឺយើងចូលមកដល់ជាមួយនឹងការ payment រវាង Food Panda ជាមួយញ៉ាំ24អឺសម្រាប់ payment សម្រាប់ Food Panda គឺគឺយើងចែកចេញជា2 គឺមួយគឺការទូទាត់ជាមួយនឹង partner ចុងទី2គឺការទូទាត់ជាមួយនឹង customer ហើយសម្រាប់ការទូទាត់ជាមួយនឹងដៃគូសហការរបស់ Food Panda ហ្នឹងគឺ Food Panda គឺគាត់បានធ្វើការ transfer ជាមួយនឹងសាច់ប្រាក់ដែលអតិថិជនបានធ្វើការបញ្ជាទិញហ្នឹងគឺបន្ទាប់ពីទទួលបានការបញ្ជាទិញហ្នឹងជោគជ័យរយៈ ពេលក្នុងរយៈពេលមួយអាទិត្យទៅពីអាទិត្យក្រោយមកបានសម្រេចចិត្ត transfer អាសាច់ប្រាក់ហ្នឹងទៅឲ្យ partnership របស់គេយើងអាច transfer ទៅតាម ABA Wing ក៏ដូចជា True Money អីផ្សេងផ្សេងហើយសម្រាប់ញ៉ាំ24ហ្នឹងគឺសម្រាប់ការទូទាត់រវាងអតិ partnership ហ្នឹងគឺ yes វាមាន2គឺទី1គឺយើងទី1គឺ cash ទី2ជាមួយនឹង credit card អសូមទោសលោកគ្រូខ្ញុំនេះអអានេះអត់តន់ចូលដល់ slide មួយទៀតអសម្រាប់ញ៉ាំ24ហ្នឹងគឺការទូទាត់ជាមួយនឹង partnership ហ្នឹងគឺយើងទូទាត់លុយនៅពេលដែលពួកគេមកពីដឹកជូនជាទិញអវ៉ាន់របស់អតិថិជនវិញប៉ុន្តែពួកគេនឹង pay តែ85%ទេហើយស្រាប់15%ទៀតគឺ ពួកគេនឹងឆែក delivery ទៅលើសេវាកម្មដឹកជញ្ជូនដល់អតិថិជនហើយក្នុងការឆែក delivery ហ្នឹងគឺចន្លោះតម្លៃហ្នឹងគឺពី1ដុល្លារកន្លះទៅដល់2ដុល្លារហើយទៅតាមទីតាំងផ្សេងផ្សេងអញ្ចឹងទៅចូលមកដល់ slide មួយទៀតសុកណាអឺចូលមកដល់ payment នេះបានយើងនិយាយអំពីការទូទាត់ជាមួយនឹង customer អឺសម្រាប់ Food Panda គឺការទូទាត់ជាមួយនឹង customer របស់យើងគឺមាន2ជម្រើសយ៉ាទី1គឺយើង ទូទាត់ជាមួយនឹង cash សម្រាប់ cash ហ្នឹងគឺយើងអាចបង់ប្រាក់ផ្ទាល់ជាមួយនឹង delivery ឧទាហរណ៍នៅពេលដែលអ្នកគ្នាទិញអវ៉ាន់អ្នកគ្នាអាចយក booking ទៅទៅហើយ delivery គាត់ដឹកឲ្យដល់ផ្ទះអ្នកគ្នាអាច pay ថ្លៃតំណែងហ្នឹងទៅឲ្យ delivery ផ្ទាល់ហើយសម្រាប់ទី2គឺយើងប្រើប្រាស់តាម credit card អឺអ្នកគ្នាអាចបង់វាបង់សាច់ប្រាក់ដែលអ្នកគ្នាបញ្ជាទិញតំណែងហ្នឹងគឺតាម credit card តាម អនុទានហ្នឹង កាត់ឥណទាននឹងបានតាម ABA PayPay អីផ្សេងផ្សេង app ផ្សេងផ្សេងបានហើយអឺសម្រាប់ញ៉ាំ24គឺការអឺទូទាត់របស់គាត់ជាមួយ customer ហ្នឹងគឺ customer របស់គាត់ហ្នឹងត្រូវការបង់ប្រាក់សម្រាប់ការទិញទំនិញរបស់ពួកគេហើយបូកថែមជាមួយសេវា ដឹកជញ្ជូនរបស់គេហ្នឹងហើយអញ្ចឹងចំណុចខ្ញុំគឺអស់ត្រឹមហ្នឹងឯងលោកគ្រូចូលទៅដល់សមាជិកខ្ញុំខ្ញុំបន្តទៀតអរគុណច្រើន អឺជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាឥឡូវចូលដល់ចំណុចរបស់ខ្ញុំគឺនិយាយអំពី service ឈប់សំសំតោចានិយាយពីចំណុចទី5និយាយអំពីសេវាកម្មដំបូងនោះ គឺខ្ញុំចង់និយាយអំពី Panda វិញអឺសម្រាប់សេវាកម្មរបស់ Panda ដំណើរការនិងការបញ្ជា បញ្ជូនការបញ្ជាទិញដោយផ្ទាល់ទៅកាន់ភោជនីយដ្ឋានដែលជាដៃគូរបស់ Food Panda ហ្នឹងហើយបន្តមកភោជនីយដ្ឋានទាំងអស់ហ្នឹងបានបកគលអាហារទៅឲ្យអ្នក delivery ដើម្បីឲ្យអ្នក delivery ហ្នឹងគាត់បញ្ជូនអាហារទៅដល់អតិថិជន ហើយសេវាកម្មនេះអាចរកបានតាមរយៈគេហទំព័រនិងកម្មវិធីនៅក្នុងទូរស័ព្ទដៃរបស់យើង វាភ្ជាប់អតិថិជនជាមួយនឹងភោជនីយដ្ឋានដែលផ្ដល់ជូនដល់ការដឹកជញ្ជូនមហូបទៅក្នុងតំបន់ របស់អតិថិជននិងអនុញ្ញាតឲ្យពួកគេជ្រើសរើសរៀបចំនិងបង់ប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតឬក៏ Cash ក៏បាន ហើយសម្រាប់អឺ Segway របស់ញ៉ាំ24វិញគឺ ការប្រើប្រាស់សេវាកម្មរបស់ញ៉ាំ24គឺឥឡូវមានការរីកចម្រើនខ្លាំងយើងអាចរកបានបន្ទុកហើយទូទាត់វាតាមវិក័យអាបត្តិដែលយើងបានបញ្ជាទិញដែលក្នុងនោះមានការចុះឈ្មោះចូលកណន័យនោះគឺយើងទទួលបាន50 150បន្ទុក ហើយបន្ទាប់មកធ្វើការបញ្ជាទិញលើកដំបូងនៅលើគេហទំព័រឬកម្មវិធីដែលទទួលបានហ្នឹងគឺយើងទទួលបាន300ពិន្ទុហើយនឹងផ្ដល់ឲ្យការពិនិត្យភោជនីយដ្ឋានឡើងវិញទទួលបាន50ពិន្ទុឬក៏ការពិនិត្យឡើងវិញហើយមួយទៀតនោះគឺរក្សាការបញ្ជាទិញនៅលើ គេហទំព័រហើយកម្មវិធីនឹងទទួលបាន10ពិន្ទុសម្រាប់រាល់1ដុល្លារដែលយើងបានបញ្ជាទិញនឹង។ ចាឥឡូវចូលដល់ delivery របស់ Food Panda ម្ដងសម្រាប់ delivery របស់ Food Panda ហ្នឹងគឺជាកម្មវិធីចែកចាយអាហារអន្តរជាតិមួយរបស់ Food Panda ដែល បានចូលប្រទេសកម្ពុជាយើងនៅក្នុងឆ្នាំ2019ហើយ delivery របស់ Food Panda ក៏បាននិយាយថាអឺនឹងផ្ដល់ជូនសេវាកម្មនិងដឹកជញ្ជូនអាហាររហ័សនិងភាពងាយស្រួលជូនដល់អតិថិជន ហើយកម្មវិធីនេះដែរកំពុងតែ បង្កើតជំរើសដល់ហាង ធំធំបន្តិចម្ដងបន្តិចម្ដងក្នុងការជ្រើសរើស delivery របស់ Foodpanda នឹងហើយនៅក្នុងឆ្នាំ2020នេះដែរពួកគេផ្ដល់ការទូទាត់ប្រាក់ជាសាច់ប្រាក់ឬដោយ អនុទានអនុពន្ធឬបានអនុទានហើយអឺមិនមែនតាមរយៈជំរឿននៃការបង់ប្រាក់ digital អឺ digital ដែលជាកម្មវិធីពេញនិយមមួយចំនួនផ្សេងដែលបានផ្ដល់ជូននោះទេ ហើយកម្មស្រាប់ delivery នេះដែរអាចផ្លាស់ប្ដូរបានយ៉ាងល្អតាមពេលវេលាហើយពួកគេផ្ដល់ជូននៅ មុខងារជជែកផ្ទាល់បើសិនបើមានបញ្ហាអ្វីឬក៏ delivery យឺតឬក៏លឿនមិនហ្នឹងគេអាចមានជជែកផ្ទាល់តែម្ដងជាមួយនឹងហាងដែលគេបានសហការជាមួយហ្នឹងហើយនៅ ឆ្នាំហើយនៅខែមិនិលឆ្នាំ2020នេះដែរគឺ Food Panda បាននិយាយថាខ្លួននឹងចាប់ផ្ដើមផ្ដល់សេវាកម្មរបស់ខ្លួន ទៅដល់ទៅក្នុងខេត្តសៀមរាបដែរទៅក្នុងខេត្តសៀមរាបបន្ថែមពីភ្នំពេញដូចគ្នាហើយសម្រាប់អឺ delivery របស់ញ៉ាំ24ញ៉ាំ24ត្រូវបានគេអះអាងថាជាកម្មវិធី ទំនើបដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជារបស់យើងហ្នឹងហើយកម្មវិធីនេះអនុញ្ញាតឲ្យអ្នកប្រើបញ្ជាទិញមហោភេសជ្ជៈនិងគ្រឿងទេសពីហាងលក់ រាយដ៏ធំផ្សេងផ្សេងទៀតហើយវាក៏មានជំរឿបង់ប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតដែលមានភាពងាយស្រួលឬក៏យើងអាចបង់ជាសាច់ប្រាក់ដោយផ្ទាល់ក៏បានដែរហើយនៅឆ្នាំ2018វិញមូលនិធិច្នៃប្រឌិតប្រព័ន្ធ digital smart smart គេហៅថា Exasta ហ្នឹងគឺបានទិញភាគហ៊ុនភាគតិចនៅក្នុងថ្ងៃ24ថ្ងៃកម្មវិធីនេះសល់ពេល8នាទីបញ្ចប់កិច្ចការមុនមុន8នាទី អឺហើយសម្រាប់កម្មវិធីនេះបានឃើញការធ្វើបច្ចុប្បន្នភាពធំធំមួយចំនួននៅក្នុងឆ្នាំ2019និង2020ហើយក៏មានភាជាភាសាខ្មែរនិងភាសាអង់គ្លេសអឺកម្មវិធីនេះក៏អនុញ្ញាតឲ្យមានការបញ្ជាទិញផ្កានៅក្នុងកម្មវិធីហាងតាមអ៊ីនធឺណិតហាងលក់រាយ និងចែកចាយកញ្ចប់ជាកញ្ចប់តាមរយៈរមាក់និងម៉ូតូដុបឬក៏ pass up អីនោះឯងហើយការចែកចាយអាចតាមដានបានដែលផ្ទាល់នៅលើនៅក្នុងកម្មវិធី ហើយអ្នកប្រើប្រាស់នៅភ្នំពេញនិងសៀមរាបគឺអាចប្រើប្រាស់ញ៉ាំ24បានហើយសម្រាប់ promotion របស់វាវិញគឺដូចតែស៊ីឈីងគាត់និយាយមិញវាអញ្ចឹងគឺឥឡូវនេះការ promotion គឺអត់មានដែនកំណត់ទេគឺអាច promotion បានអឺលក្ខណៈថាគេចង់ promotion គឺគេដាក់ promotion មកហើយជាពិសេសនោះគឺសម្រាប់ថ្ងៃចូលឆ្នាំថ្ងៃជុំបិណ្ឌថ្ងៃអុំទូថ្ងៃគ្រីស្មាស់គឺការ promotion របស់គេគឺតែងតែមានអត់អឺតែងតែមានតែម្ដងហើយ ការប្រមូលសិទ្ធិរបស់គេហ្នឹងគឺដាក់ធ្វើម៉េចដើម្បីឲ្យអតិថិជនហ្នឹងក៏មានការតាក់ទាញនៅពេលដែលគេឃើញផ្លាកឬឃើញការប្រមូលសិទ្ធិរបស់គេហ្នឹងគឺមើលទៅគឺចាប់អារម្មណ៍ហើយចង់ចូលទៅមើលហើយចង់ទិញតែម្ដងអឺហើយសម្រាប់មួយទៀតនោះគឺអឺ Food Panda ដើម្បីខ្លាយទៅជាអតិថិជនរបស់ Food Panda ហ្នឹងគឺមានកម្មគឺគេប្រមូលសិនភាគច្រើន គេមានជា foil charge គេមានជាខិត្តប័ណ្ណឬក៏គេមានផុសនៅក្នុងប្រព័ន្ធ Facebook ឬក៏គេផុសនៅក្នុង Instagram ដើម្បីឲ្យអតិថិជននឹងមើលទៅចាប់អារម្មណ៍ហើយនឹងចុចឈ្មោះឬក៏ដាក់បញ្ជាទិញអឺហើយសម្រាប់ញ៉ាំ24នេះដូចគ្នាញ៉ាំ24នោះគឺគាត់ promotion នៅលើ Visa card នៅពេលដែលយើងប្រើប្រាស់ Visa ហ្នឹងគឺញ៉ាំ24ហ្នឹងគាត់បញ្ចុះតម្លៃ1ដុល្លារនៅពេលដែលយើងចុចទូទាត់ជាមួយនឹង Visa card ហើយដាក់ Visa card ជាជំរឿអតិភិបនេះគឺជាការប្រមូលសិនរបស់ញ៉ាំ24ហើយញ៉ាំ24ហ្នឹងក៏គាត់មានការប្រមូលសិនច្រើនអឺអាចទិញមួយថែមមួយឬក៏យើងលក្ខណៈថាយើងទិញ2ទិញ2ទិញ3អីចឹងទៅគឺគេ free delivery ហើយគេមាន free ជាកញ្ចប់អ្វីផ្សេងទៀតសម្រាប់ឲ្យយើងដូចគ្នា ហើយសម្រាប់ការ promotion ទាំងញ៉ាំ24ហើយនឹង food panda នេះគឺកំពុងតែដេញជើងគ្នាទៅវិញទៅមកអញ្ចឹងលោកគ្រូចាឥឡូវចូលដល់ចំណុចមិត្តភ័ក្ដិរបស់ខ្ញុំ គឺ conclusion ហើយជម្រាបសួរលោកគ្រូសួស្ដីមិត្តភ័ក្ដិទាំងអស់គ្នាខ្ញុំឈ្មោះរតវិញរបស់ខ្ញុំគឺនិយាយអំពី conclusion តាមរយៈការបញ្យល់រៀបរាប់របស់មិត្តភ័ក្ដិខ្ញុំខាងលើមកឃើញថា ក្រុមហ៊ុនទាំងពីរនេះមានលក្ខណៈដូចគ្នាខ្លាំងមែនតើ ប៉ុន្តែអតិថិជនគឺហាក់ដូចជាចាប់អារម្មណ៍ខាង Food Panda ខ្លាំងជាងញ៉ាំ24ឥឡូវខ្ញុំសូមយក3ចំណុចមកបញ្យល់គឺទី1 Food Panda ចាប់ផ្ដើមបើកពីពេលព្រឹករហូតដល់ម៉ោង12យប់ហើយញ៉ាំ24គឺបើកតែពីម៉ោង7ព្រឹករហូតដល់ម៉ោង10យប់ហើយទី2នេះគឺ Food Panda មានការ pre-deduction ដែលអត់គិតថ្លៃហើយញ៉ាំ24គឺមានការគិត លុយ1ដុល្លារសម្រាប់ការដឹកជញ្ជូនទៅអតិថិជនហើយទី3គឺការ discount food panda មានការ discount ជាញឹកញាប់នៅក្នុងមួយខែមួយខែតែឲ្យញ៉ាំ24គឺមានការ discount ដែរតែលុះត្រាតែទិញទំនិញចាប់ពី8ដុល្លារឡើង ទៅហើយទិញតាមរយៈ Visa card ហើយចំណែកខ្ញុំក្រុមរបស់ខ្ញុំ present ហើយបានចប់លោកគ្រូអរគុណគ្រូអ្នកភ័ក្រទាំងអស់គ្នា អូខេហ្នឹងហើយអរគុណច្រើនអ្នកគ្នាហើយក្រុមបន្ទាប់យើងអាចត្រៀមហើយតិចទៀតគ្រូតម្លាក់លីងមួយសារទៀតយើងចាប់ផ្ដើមភ្ជាប់ណាយើងចាប់ផ្ដើមភ្ជាប់ហើយចាប់ផ្ដើមបន្ត ការធ្វើបទបង្ហាញយើងបន្ត